របបកុម្មុយនីសកូរ៉េខាងជើងបានបាញ់មីស៊ីលប៉ាឡេស្ទិកមួយគ្រាប់ ទៅលើ ប្រទេសជប៉ុនជាលើកដំបូងរបបកុម្មុយនីសកូរ៉េខាងជើង បានបាញ់មីស៊ីលប៉ាឡេស្ទិកមួយគ្រាប់ នៅ ថ្ងៃអង្គារទី4ខែតុលាឆ្នាំ2022នេះទៅលើ ប្រទេសជប៉ុនជាលើកដំបូងបណ្ដាលឲ្យមានការប្រមានដល់ប្រជាជនឲ្យការពារខ្លួន និងផ្អាកប្រតិបត្តិការរថភ្លើងបណ្ដោះអាសន្ននៅភាគខាងជើងប្រទេសជប៉ុន រដ្ឋាភិបាលជប៉ុន បានប្រមានពលរដ្ឋឲ្យការពារខ្លួនខណៈមីស៊ីល ទំនងជាហោះពីលើ និងហោះរំលងទឹកដីរបស់ខ្លួន មុនពេលវាធ្លាក់ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកជប៉ុន បាននិយាយថាខ្លួនមិនបានប្រើប្រាស់វិធានការណាមួយ ដើម្បីបាញ់កំទេចមីស៊ីលរបស់កូរ៉េខាងជើង នោះទេអ្នកនាំពាក្យជាន់ខ្ពស់រដ្ឋាភិបាលជប៉ុន Hirokazu Matsuno ថ្លែងដូចនេះថាសកម្មភាពជាបន្តបន្ទាប់របស់កូរ៉េខាងជើងរួមទាំងការបាញ់មីស៊ីលម្ដងហើយម្ដងទៀតបានគំរាមកំហែងដល់សន្តិភាព និងសន្តិសុខរបស់ប្រទេសជប៉ុនតំបន់ និងសហគមន៍អន្តរជាតិនិងបង្កបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរដល់សហគមន៍អន្តរជាតិទាំងមូលរួមទាំងប្រទេសជប៉ុនផងដែរអ្នកនាំពាក្យបានបញ្ជាក់ថា មីស៊ីលរបស់កូរ៉េខាងជើង ហោះចម្ងាយ4600គីឡូម៉ែត្រទៅកម្ពស់អតិបរមា10000គីឡូម៉ែត្រអគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបាននិយាយថា មីស៊ីលនោះទំនងជាមីស៊ីលប៉ាឡេស្ទិករយៈចម្ងាយមធ្យមដែលត្រូវបានបាញ់ចេញពីខេត្តចាហ្កានរបស់កូរ៉េខាងជើងកូរ៉េខាងជើងបានប្រើប្រាស់ទីតាំងក្នុងខេត្តនោះ ដើម្បីធ្វើការបាញ់សាកល្បងជាច្រើន កាលពីពេលថ្មីៗនេះ រួមមានមីស៊ីលដែលត្រូវបានអះអាងថាមានល្បឿនលឿនជាងសម្លេង ការ បាញ់នោះបានធ្វើឲ្យក្រុមហ៊ុន Air Japan Railway Air Japan Railway Co ផ្អាកប្រតិបត្តិការរថភ្លើងនៅភូមិខាងជើងជប៉ុនអ្នកនាំពាក្យជប៉ុន បាននិយាយថាមិនមានរបាយការណ៍ខូចខាតដល់យន្តហោះឬនាវា ពីការបាញ់សាកល្បង មីស៊ីលរបស់កូរ៉េខាងជើងឡើយនេះបើយោងតាមប្រភពសារព័ត៌មាន Reuters ចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ។